សងស្រើបគួថើបគួធ្នមប្រជ្រៃមួយព្រមអើយសំល្មមប្រសើរស្រស់អើយសងស្រើបគួថើបគួធ្នមប្រជ្រៃមួយព្រមអើយសំល្មមប្រសើរសាច់មករលងក្លិនស្រាលប្រហើគុណមើលដំណើរអើយដូចគេណរៃញញឹមមានស្នេហ៍អោយលហែកងវល់ និមលអើយដូចពេញចរណៃញញឹមមានស្នេហ៍អោយលហែកងវល់នេត្រានិមលអើយដូចពេញចរណៃ យសូមអ្នកគុំគូខ្លាចខ្លាយមិន យសងស្រើបគួថើបគួធ្នមប្រជ្រៃមួយព្រមអើយសំល្មមប្រសើរស្រស់អើយសងស្រើបគួថើបគួធ្នមប្រជ្រៃមួយព្រមអើយសំល្មមប្រសើរសាច់មករលងក្លិនស្រាលប្រហើគុណមើលដំណើរអើយដូចគេណរៃញញឹមមានស្នេហ៍អោយលហែកងវល់ ត្រានិមលអើយដូចពេញចរណៃញញឹមមានស្នេហ៍អោយលហែកងវល់ងាយត្រានិមលអើយដូចពេញចរណៃតនតាថាត្រឹមដូចជាគេក្រីចេញចាំវិស័យអើយដូចកណ្ អូលែអើយសូមអ្នកគុំគូវិចិត្តកអើយខ្ញុំអងវអ្នកចំពួងអូលែអើយសូមអ្នកគុំគូខ្លាចខ្លាយមិនដ